យើងចាប់ផ្ដើមតាក់ទងនឹងរឿង Jadon Sancho បាទដែលយើងឮសូរថាគាត់បាទកំពុងតែ Man U ហើយនឹង Dortmund ចរចាគ្នាយ៉ាងយ៉ាងសកម្មបាទដើម្បីនាំយក Sancho មកចូលរួមនៅលើការក្រោយបាទជាក់ស្ដែងមកដល់ពេលនេះគឺ Sancho អាចមានសង្ឃឹមនៅឡើយទេទោះបីជាអឺ ដតម៉ាន់បានច្រានចោលសំណើបឋមបាទសំណើដំបូងរបស់ Man U គឺដូចជាខ្ទង់60លានផោនបាទពី Manchester United អឺជាលើកទី1ការដាក់សំណើជាលើកទី1ហ្នឹងត្រូវបានដតម៉ាន់ច្រានចោលប៉ុន្តែគេជឿថាការចរចាដោះដូរជាដុនសាំឆូនេះអាចនឹងទទួលបានជោគជ័យនៅរដូវក្តៅខាងមុខនេះតែម្ដងរដូវក្តៅនេះកំពុងអំឡុងពេលទីផ្សារកំដៅបើក ដោះដូរនេះតែឥឡូវហ្នឹងសាន់ឆូក៏កំពុងតែមានភារកិច្ចជាមួយក្រុមជំនឿជាតិអង់គ្លេសណាតែអ្វីដែលយើងគួរចាប់អារម្មណ៍យើងឃើញថាមែនយូមិនទាន់បោះបង់ចោលការប្រឹងប្រែងព្យាយាមទិញសាន់ឆូទេណាបាទយើងឃើញថាសំណើ67លានលានផោនគឺដតម៉ាន់ច្រានចោលហើយដតម៉ាន់ទៀមទានេះដូចជា77លានបាទ77លានផោន ហើយថែមដូចជា add on អីទេរឿង add on ស្អីមិនដឹងទេគឺ4លានផោនពីលើនោះទៀតបាទហើយសរុបទៅវាចូល81លានផោនហើយបាទបើយើងនិយាយពីអឺតម្លៃតម្លៃដែល10ម៉ាន់ចង់បានវាចូល81លានផោនអីហើយបាទតែ menu ឲ្យតែ67ឯនេះគឺជាការដាក់សំណើដំបូង បាទទៅកាន់ក្រុម10ម៉ាន់តែ10ម៉ាន់គាត់ ច្រើនចោលបានថាអត់អត់ព្រមទទួលយក67ហ្នឹងទេចង់បានដល់ទៅ77លើសនឹង10 10លានហើយថែមពីក្រៅ4លានទៀតអាហ្នឹងនឹងរឿងស្អីគេថែមក្រៅហ្នឹងឥឡូវដោះដូរច្រើនណាចូលចិត្តអាថែមក្រៅបន្តិចតិចហ្នឹងបាទអញ្ចឹងយើងឃើញថាទោះបីជាការច្រានចោលសំណើដំបងរបស់ menu 67លានផោននេះក៏ដោយក៏គេមើលឃើញថាការដោះដូរនេះអាចនឹងកើតឡើងឬក៏អាចជោគជ័យនៅក្នុងរដូវកាលនេះតែម្ដង ពីព្រោះ Man U ហើយនឹង Dortmund មានចេតនាក្នុងការចរចាគ្នាហើយបើតាមដឹង Man U នឹងដាក់សំណើលើកទី2ទៅកាន់ក្រុម Dortmund បាទការដាក់សំណើបន្ថែមលើកទី2ទៅកាន់ក្រុម Dortmund ដូច្នេះ Dortmund អាចនឹងពិចារណាឬក៏អត់យើងអត់ទាន់ដឹងទេបាទរដ្ឋបានពិចារណាក្នុងការទិញឬក៏អត់យើងក៏អត់ទាន់ដឹងដែរពីព្រោះលក់ឲ្យក៏អត់យើងក៏អត់ទាន់ដឹងដែរពីព្រោះថា សំណៅលើកទី1ត្រូវបានច្រានចោលក៏ប៉ុន្តែគេដឹងថាដុតម៉ាន់គឺមានបំណងក្នុងការលក់សាន់ឆូចេញក្នុងរដូវកាលនេះតែម្ដងមិនរើសក្លឹបទេឲ្យតែក្លឹបណា ចង់បានហើយផ្ដល់នៅតម្លៃផ្ទេនឹងសំរុំឬក៏ខ្លួនអាចទទួលបានគឺលក់ចេញតែម្ដងណាតែដោយសារតែមានតែ menu មួយគត់ដែលដាក់សំណើទៅ Dortmund ចឹងបាន Dortmund ចរចាជាមួយ menu ហើយ menu គឺក្រុមដែលចង់បាន Dortmund ចង់បាន Sancho ខ្លាំងជាងគេហើយក្នុងចំណោម ក្លឹបដែលលឺសូចចាមរាមដូចជា Chelsea ដូច Liverpool ថាចង់បានដែរនោះបាទអញ្ចឹងបានថាដំណើរការនៃការចរចាគ្នានឹងកំពុងតែប្រព្រឹត្តទៅហើយគេសង្ឃឹមថានឹងបានជោគជ័យនៅក្នុងអំឡុងពេលទីផ្សារដោះដូរកំពុងបើកទ្វារឬក៏អាចថាចប់យូរ៉ូអីចឹងទៅ បាទឥឡូវពងចរចាដំណើរការហ្នឹងគឺអត់ទាន់អត់ទាន់បញ្ចប់ទេទូការច្រានចោលខ្លះគឺយើងឃើញថាអានឹងបរាជ័យឯងគេលេងទទួលយកសំណើប៉ុន្តែនេះគឺ ព័ត៌មានចេញមកថាទោះបីជាបរាជ័យគឺមែនយូនឹងព្យាយាមលើកទី2អញ្ចឹង67អត់ជោគជ័យប្រហែលជាឡើង70ឬ73 72 73អញ្ចឹងទៅវាគៀកគៀកគ្នាក្នុងក្នុងក្នុងក្នុង តម្លៃណាមួយ ដែលអាចគេពិចារណាបាន ហើយសំខាន់ដែលគេជឿថានឹងអាចដោះដូរបាននៅក្នុងរដូវកាលនេះបញ្ចប់នៅពាក្យចាមអារាមសំតប៉ែច្រើនហ្នឹងគឺដោយសារដតម៉ាន់ចង់លក់សាន់ឆោនៅក្នុងរដូវកាលនេះតែម្ដងហ្នឹងហើយ អញ្ចឹងវាងាយស្រួលបាទមួយចង់លក់មួយចង់ទិញវាងាយស្រួលណាបាទតែអត់មានអ្នកចង់ទិញហើយអ្នកលក់មិនចង់លក់អាហ្នឹងបានពិបាកចេញអានេះមួយចង់លក់មួយចង់ទិញបាទបញ្ហាមួយទៀតគឺតកតងទៅនឹងការរិះគន់ពី fan Manchester United មួយចំនួនគាត់ថាការប្រើប្រាស់លុយដល់ទៅជិត80លានហ្នឹងទិញសាន់ឆូបើថាត្រឹម60 64 65ហ្នឹងទិញក៏ទិញចុះប៉ុន្តែបើឡើងដល់ 80លានអីហើយគួរតែទុកលុយនឹងបាទបន្ថែមមួយចំនួនទៀតទៅទិញយកបាទកីឡាករ Harry Kane បាទឬក៏ខ្សែប្រយុទ្ធក្នុងប្រអប់ណាមួយឲ្យរឹងមាំប្រសើរជាជាងការចំណាយលុយទៅទិញ Sancho បាទព្រោះ Sancho គេគិតថាมันល្អដល់ថ្នាក់ត្រូវចាយដល់80ឬក៏90លានផោនអីទិញទេ បាទបើចូល90លានក្បែរ80លានក្រាស់90លានដដែល គឺថែមលុយទិញ Harry Kane ក៏ប៉ុន្តែ Harry Kane ដោយបងប្អូនបានជ្រាបហើយថា Kane មិនមែនងាយស្រួលក្នុងការទិញគាត់ទេពីព្រោះគាត់រើសក្លឹបបាទមិនក្លឹបលើសរើសគាត់ទេគាត់រើសក្លឹបលេង បាទពួកកីឡាករគាត់នេះគឺកីឡាករដែលល្អបាទអញ្ចឹងគាត់បានប្រឡយប្រឆយពាក្យហើយគាត់ថាគាត់ចង់លេងនៅក្លឹបណាដែលមានឱកាសក្នុងការឈ្នះពានធំដុំកពួនបាទអញ្ចឹងគាត់មិនចង់លេងនៅក្នុងក្លឹបណាដែលគាត់ចេញពីស្ពឺចេញទៅពានបាទបើលេងនៅក្នុងក្លឹប ដែលមិនអាចបានឈ្នះពានដដែលគាត់នៅស្ពើដដែលមិនស្រួលជាងបាទណាបាទអញ្ចឹងខ្ញុំចង់ទាញចំណាប់អារម្មណ៍ថារឿងបងប្អូនឲ្យថែមលុយទិញខេនហ្នឹងមិនមែនញូមិនចង់បានខេនទេបាទក៏ប៉ុន្តែខេននេះដូចដឹងស្រាប់គឺថារើសក្លឹបបាទដល់ពេលតែរើសក្លឹបគឺពិបាកហើយបាទពិបាកក្នុងការទិញហើយបាទ ហើយក្លឹបដែលគេគិតថាខេនទៅគឺ Man City ព្រោះ Man City ក៏កំពុងខ្វះខ្សែប្រយុទ្ធប្រអប់ដែរតែឥឡូវខេនជាក់ស្ដែងគាត់កំពុងតែជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិអង់គ្លេសដែរហើយរឿងតាក់ទង Harry Kane នេះក៏នៅដដែលបើអត់មានអីមើលទៅវិវត្តគួរឲ្យកត់សម្គាល់ដោយរឿង Sancho មួយ Man U ថាគៀកគៀកហើយដែរទេគឺដូចថានៅតែក្លឹបទី3នឹងចង់បានគាត់តែគាត់មិនដឹងជ្រើសយកមួយណាអញ្ចឹងណាបាទតែរឿង Sancho មកដល់សប្តាហ៍នេះគឺវាកាន់តែគៀកគិត ខិតហើយព្រោះមានការដាក់តម្លៃដេញថ្លៃដេញអីហើយវាមិនមែនគ្រាន់តែជាចចាមរាមយើងឃើញសកម្មភាពហើយហើយសកម្មភាពទាំងអស់ទៀតនោះទៀតសោតគឺគេគិតថា menu នឹងតម្លើងតម្លើងថ្លៃអាលុយដេញថ្លៃនឹងគឺឡើងលើនឹងជាង60លានឡើង70លាន71 72អញ្ចឹងទៅបាទខុសបន្តិចត្រូវបន្តិចទៅត្រូវហើយបាទអញ្ចឹងប្រហែលជាសានឆូអាចនឹងបញ្ចប់នៅពាក្យចចាមរាមនៅក្នុងរដូវកាល2023 ទីផ្សារដោះដូរកំពុងបើកទ្វារនេះតែម្ដងតាមដឹងបាទ